បាទជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងលោកយាយលោកតា ជាទីរាប់អានបាទថ្ងៃនេះបានដល់ការលោកអ៊ំកោដែលមាន ទីតាំងនៅភូមិត្រពាំងរស័យអឺឃុំបឹងមលាស្រុកស្វាយលើ ខេត្តសៀមរាបបាទគាត់ដាំចំនួន250ដើមបាទនៅចង្ការគាត់នេះគឺនៅផ្ទះគាត់បាទផ្លែធំធំល្អ ក៏ដាំបានមួយឆ្នាំពីរឆ្នាំឆ្នាំ ថ្មីនេះហើយបាទអញ្ចឹងពុកម៉ែបងប្អូនយើងនេះផ្លែផ្លែវាប៉ុណ្ណេះអស់ហើយបាទ1.7ខាំទៅ1គីឡូផ្លែល្អពុកម៉ែបងប្អូនយើងមើលនេះតែ2ឆ្នាំទេបាទនេះផ្លែវាល្អល្អបាទហើយការដាំដុះនៅទីនេះមានចំនួន200បាទ250ដើម ផ្លែល្អល្អនេះនេះបាទនេះពុកម៉ែបងប្អូនយើងបាទនេះផ្លែល្អល្អណាសឹងទាំងគ្រប់ដើមមកហើយបាទអញ្ចឹងមិនយូរទេ3 4ខែទៀតយើងបានបេះផ្លែកកាវហើយ